ឥឡូវគិតចាណានតិចមើលគិតទៅយល់ហ៎ឥឡូវគំនុំគុំគួននឹងនរណាម្នាក់ហើយយើងទៅដេកក្នុងសិនតិចតិចចិត្តអត់តិចតកាយទេបើវាចងទុកក្នុងចិត្តទៅហើយហ្នឹងហ្នឹងហ่ะពាក្យមួយមួយរបស់ពពុទ្ធនឹងគឺថាយើងយកមកវែកញែកហ្នឹងថ្មវែកញែកបានប៉ុណ្ណឹងវាបានមកចម្រៀកបន្តិចទេតែអ្នកមានបញ្ញាក្រាស់ លោកចូលទៅដល់ហ្នឹងគឺថាកាន់តែភ្លឺទៅភ្លឺទៅពាក្យមួយហ្នឹងអញ្ចឹងបងបុគ្គលខ្លះស្ដាប់គាថាដដែលស្ដាប់ថ្ងៃហ្នឹងបានសម្រេចសោតាស្ដាប់ថ្ងៃទី2ដល់អនាគាពីព្រោះវាមានជំរៅលើសពីអ្វីដែលយើងដែលយើងគិតឃើញនឹងទៅទៀតហ្នឹងអញ្ចឹងចុងក្រោយបានព្រះអង្គបញ្ចប់រឿងគាថាមិញណា អត្តនាអកតាំងបាបាំងបុគ្គលមិនសាងបាបខ្លួនឯងអត្តនាវិវិសិជ្ជតៈបើយើងអត់ចំណែនដោយខ្លួនយើង យើងខ្លួនយើងយើងអត់ចំណែនគេទេចិត្តនឹងមិនចិត្តនឹងមិនសោកដោយខ្លួនឯងបើចិត្តនឹងមិនគុំគួន គេទេចិត្តនឹងវាមិនស្ងប់ដោយខ្លួនឯងមានពីណាមានពីណាមកធ្វើឲ្យយើងរឿងហ្នឹងគេណាបានចង់បញ្ចប់ព្រះអង្គថាសុទ្ធិអសុទ្ធិបរិសុទ្ធឬមិនបរិសុទ្ធបច្ចតតាំងអាស្រ័យលើខ្លួនឯង អ្នកញោអញ្ញងវិសោធិយេគ្មាននរណាធ្វើឲ្យនរណាម្នាក់បរិសុទ្ធបានទេណូនៅក្នុងកណ្ដាប់ដៃរបស់យើងម្នាក់ម្នាក់ហ្នឹងយល់ច្រឡំច្រើនអញ្ចឹងមិនថា ពេលនេះវាសំណាងហើយមានប្រព័ន្ធហ្នឹងប្រព័ន្ធ Facebook ប្រព័ន្ធ Page ប្រព័ន្ធអីហ្នឹងថ្មអាចនាំសារព្រះសម្មាសម្ពុទ្ធសារហ្នឹងសារមែនទេណាសាររបស់ពុទ្ធមែនទេណាអត់មានយកមក បបួលញាតញោមទៅធ្វើអីអស់លុយទេអត់ទេតាំងពីថ្មផ្ដើមនិយាយតាមហ្នឹងមានបបួលញាតញោមអស់លុយរឿងអី no បបួលឲ្យតែញាតញោមតម្រង់ទិដ្ឋិខ្លួនឯងដោះស្រាយសេចក្តី ទុកក្នុងចិត្តខ្លួនឯងមែនទេហ្នឹងហើយឯងកលឹះវាងាយងាយសោមមមយ៉ាងម៉េចក៏ដោយតែមានកូនសោបច្ចៈកលឹះคลิกចេញមកហើយតែចាក់វាមិនចេញទាញវាអត់លបាក់ទេទាញវាអត់លបាក់ទេ ណាសេចក្តីទុកផ្លូវចិត្តដូចយើងរបស់យើងក៏ដូចគ្នាចឹងដែរប្រសិនបើគ្មានគន្លឹះចាក់វាទៅវានៅ stress រឿងតាមពិតរឿងខ្លះធំទេរឿងខ្លះมันជាធំអីទេប៉ុន្តែចិត្តនឹងវាវារកអាកលឹះអត់ឃើញដល់រកកលឹះអត់ឃើញ ចងចងត្រួតត្រួតមិនវាយវាយវាយហេតុអីហេតុអីហេតុអីហេតុអីអាប្របាក់ពីមុនហ្នឹងវាវាຕົកហើយដល់តួតួតណ្ហាហ្នឹងវាវាមកសួរមកសួរថាមិនបានអញ្ចឹង ខ្ញុំមិនចង់អញ្ចឹងមិនបានអញ្ចឹងតួតណ្ហាបន្ថែមតាមតាមតាមតាមឧបាទាននឹងវាបន្ថែមតាមតាមតាមតាមតាមតឹងទៅតឹងទៅទៅ depression ទៅជាយូរយូរឈួតហ្មងហ្នឹងហើយអញ្ចឹងបានប្រពុតព្រះអង្គឲ្យកលឹះឲ្យកលឹះនៃការគិតទើបអាឃើញថាធម្មទាននេះឈ្នះអស់ទានទាំងពួងពិតប្រកបមែនដោយសារអាជួបអ្នកដែល មានវិបត្តិមានអីដល់គាត់ស្ដាប់ត្រូវកលឹះគាត់ភ្លឺហើយគាត់រឹងប៉ាំងឡើងវិញច្រើនហើយច្រើនគ្នាហើយខ្លះក៏គាត់ប្រាប់ថ្មផ្ទាល់ទៅខ្លះក៏មានអ្នកដតីប្រាប់ទៅខ្លះគាត់ហ៊ានសម្ដែង ការពិតគាត់និយាយសាធារណៈក៏មានដែរកលឹះតែបន្តិចទេកលឹះតែបន្តិចទេដូចដូចថ្មលើកចឹងថាទ្វាមួយវាក្រាស់ចឹងណាតើវាជាប់កលឹះហើយយើងរុញយើងទាញយ៉ាងម៉េចក៏វាអត់លំបាកដែរព្រោះវាក្រាស់ប៉ុន្តែបើបានកូនសោចាក់คลิก តន្តិចកលឹះតន្តិចធូលហុយហ្នឹងធូលហុយហ្នឹងចិត្តហ្នឹងដូចគ្នាចឹងដែរកលឹះគឺតួបញ្ញាតួសតិតួបញ្ញាយល់ដឹងពីកំណើរបស់វាតន្តិចឥឡូវខ្ញុំមើលដូចអ្នកណាដែលកើតទុកដូចបដាចារានោះបដាចារាមើលក្មេងតែមិនដែលវិចារណាធោះអីសោះនៅខ្ទង់វ័យប្រហែល20អីជាងប៉ុណ្ណឹង ស្លាប់ប្តីកោតកូនតឯងចម្លងកូនទៅ ទឹកយកទៅមួយខ្លែងឆាបមួយគិតថាយ៉ាងណាក៏នៅមានម៉ែឪតំណឹងពីម៉ែឪថាព្យុះនឹងសកត់ម៉ែឪបង ប្រុសអីស្លាប់ទៀតអស់ផ្ទះនៅទៀតហ្នឹងហើយយើងមើលមើលទុកនេះមហា ប៉ុន្តែទេសកាលអីនាងនោះកើតទុកមែនវាត្រួតត្រួតត្រួតវាយវាយវាយអាទុកនោះធៀបពិតឃើញដីឡែកឯងប្តីស្លាប់ក៏រឿងរបស់ប្តីកូនស្លាប់ក៏រឿងរបស់ប្តីម្ដាយពុកស្លាប់ជារឿងរបស់ប្តីព្រោះមនុស្សកើតមកមាន ស្លាប់ម្នាក់អាមានស្លាប់ម្ដងរៀងខ្លួនរៀងខ្លួនតារៀងខ្លួនប៉ិនយើងវាចងវាចងជាប់អញ្ចឹងបានព្រះអង្គឧទាហរណ៍អឺចិត្តកាប្តីឯងដែលគាត់ឧទាហរណ៍ថាគោពីរគោពីរអានឹងសឹកកលឹះ សកលឹះដែលធ្វើឲ្យមនុស្សអ្នកអឺអ្នកដែលដែលស្ដាប់ហើយគិតពិចារណាយល់គោ2គោសហើយនិងគោខ្មៅលោកថាគោសហើយនិងគោខ្មៅនោះវាអត់ជាប់គ្នាទេដើរអត់ជាប់គ្នាទេវាអត់មានស្អិតជាប់គ្នាអីទេដតីពីគ្នាសុទ្ធហ្មងដតីពីគ្នាសុទ្ធហ្មងគោទាំងពីរនឹងដតីពីគ្នាសុទ្ធហ្មងប៉ុន្តែគោនឹងវាវាដើរទៅណាពីគ្នាមិនរួច ទៅណាទៅនឹងទៅណាវាជាប់ដល់វាជាប់ដោយសារអីថាខ្សែនេះវាចងពីកន្លោះគោមួយទៅគោមួយហ្នឹងខ្សែហ្នឹងវាចងភ្ជាប់គ្នាដល់ខ្សែហ្នឹងវាចងភ្ជាប់គ្នាគោហ្នឹងវាចង់ដើរទីទីពីគ្នាអត់រួចទៅណាទៅនឹងបានលោកយល់ពីអាយតនៈនេះអាយតនៈឃើញណាពាក្យប៉ុនមេរៀនសិលមិញទេណាអាយតនៈខាងក្នុងគឺភ្នែកតិចចំោះអណ្ដាតកាយចិត្តហើយនឹងរូបសម្លេងក្លិនរូបផតភៈខាងក្រៅហ្នឹងដែលជាភ្នៀវរបស់វាអត់មានជាប់គ្នាលីងហ្មង អត់មានជាប់គ្នាលីងទេក៏ប៉ុន្តែខ្សែវាចងជាប់គឺតណ្ហាតណ្ហាទូខ្សែតណ្ហាទូជាប់ដល់ពេលយើងប្រត់ប្រាស់អីយើងយំយើងសោកយើងថាមកពីរបស់នឹងប្រត់មកពីរបស់នឹងអត់ទេតណ្ហាវាចងអានោះចងចំអារបស់ទៅបាត់បើចំអារបស់នៅ អត់អីទេដល់វាចងចំអារបស់ទៅបាត់ចងខុយចងខុយវាកើតទុកហ្មងតែដូចស្រឡាញ់ស្អីខ្លាំងបាត់ អារបស់នឹង ឃើញទេដូចយើងចងចំរបស់នៅអានឹងវាបាន លំនឹងដែរប៉ុន្តែចងចំអារបស់បាត់ធ្លាប់មានវាទៅជាបាត់ដូចដូចដូចអឺបដាចារាអញ្ចឹងណាពីមុនក៏មានតណ្ហាដែរនៅពេលប្តីនៅក៏មានតណ្ហាត្រេកត្អាលជាមួយប្តីជាមួយកូនជាមួយឪពុកម្ដាយតណ្ហាហ្នឹងប៉ុន្តែវាចងចំរបស់មានឃើញណាអញ្ចឹងវាអាចស៊ូបានព្រោះចងចំរបស់មានប៉ុន្តែ ដល់ពេលតាក់ទាំងអស់នោះវិនិច្ឆ័យអស់ទៅបាត់អារម្មណ៍ខាងក្រៅហ្នឹងបាត់រូបសម្លេងក្លិនរសផតថាពៈហ្នឹងបាត់របស់ហ្នឹងក៏ប៉ុន្តែតណ្ហាវាអត់បាត់ខ្សែតណ្ហាហ្នឹងវាអត់បាត់វាបាត់តែមួយខាងនោះអញ្ចឹងខ្សែតណ្ហាអត់បាត់ទៅចងចំអារបស់ដែលវាបាត់ទៅនឹងទាញទៅវាអស់កម្លាំងទាញទាញទាញទាញវាអត់ត្រូវអញ្ចឹងនាងវាជាប់ជាមួយរបស់ដែលបាត់ហ្នឹងទៅ វាអត់បានស្កប់ចិត្តដោយការប្តីនៅទេប្តីនោះនឹកប្តី ទៅឃើញស្កប់ផ្លេត តែលើកនេះហួរវាលែងឃើញឃើញអត់ចឹងបាត់តែអលយតនៈខាងក្រៅដែលជាទីស្រឡាញ់ហ្នឹងក៏ប៉ុន្តែតួតណ្ហាតួចងនៅវាបាត់អញ្ចឹងដូចចងខុយចងខុយចងខុយចងខុសចងខុសអញ្ចឹងទៅវាអស់កម្លាំងចិត្តហ្នឹងវាអស់កម្លាំងក៏ទុកវាអត់មានអីដើម្បីផ្គាប់ ចិត្តហ្នឹងណាអញ្ចឹងចិត្តវាកណ្ដោចវាកណ្ដៃវាព្រួយវាបារម្ភដឹងទៅណាមកនៃអញអស់ហើយរហូតដល់អាគិតខុសទៀតធម្មតាស្ទឹងអចរបតីហ្នឹង ទឹកតត្រឹមជង្គង់អីទេភ្លៀងមុំមុំអីទឹកហូរត្រឹមជង្គង់អីទេប៉ុន្តែដល់ដល់ភ្លៀងមួយមេធំពីយប់ហ្នឹងវាទៅជាទឹកចំនួនច្រឡងកូនទាំងពីរអត់បានយកទៅម្ដងមួយនាងនឹងចេះតែដាក់ទោសខ្លួនឯងថាថាខ្លួនឯងកាលហ្នឹងរត់ចេញពីផ្ទះទៅតាមប្រុសនោះដាក់ទោសខ្លួនឯងតាមពិតទោសនោះវាឲ្យហើយហើយក៏ប៉ុន្តែនោះអាចងក្នុងចិត្តទូបាបមួយទៀតអាទូចងហ្នឹងអាទូហៅថាកុកកច្ចៈអាហ្នឹងតួកុកកច្ចៈហ្នឹងតួទុកមួយទៀតដែលវាចងក្នុងចិត្តហ្នឹង ចង់ថាมันសមសមិនសមព្រោះព្រោះកកកញ្ចក់វាមានលក្ខណៈពីរមួយស្ដាយកំហុសដែលធ្វើមួយទៀតស្ដាយរឿងល្អដែលមិនបានធ្វើសិតតែរឿងអកុសលហ្នឹងហើយដល់ពេលដល់ពេលអញ្ចឹងនាងនាងសវ៉ាដៃចាប់វាលែងបានដូចមនុស្សនៅក្នុងអាកាសអញ្ចឹងចាប់អីវាមិនបានវាភ័យវាតក់វាស្លុតអញ្ចឹងណាហ្នឹងហើយដល់អញ្ចឹងយូរយូរយូរទៅក៏ បាត់បង់ស្មារតីរហូតដល់ឈួតឃើញដូចខ្មែរនិយាយពីខាងដើមចឹងថាមិនមែនរឿងខាងក្រៅនឹងធ្វើឲ្យឈួតទេគឺរឿងអាខាងក្នុងនេះវាទៅវាយវាយវាយវាយអត់ស្រ័យសោះមានចងថែមចងថែមចងថែមចងថែមចងថែមក្នុងចិត្តនឹងចងថែមយើងចិត្តទៅរកបាបណាអាទួចងនឹងឲ្យទួបាប ធ្វើឲ្យចិត្តពិបាកធ្វើឲ្យចិត្តនឹងវាបាក់ធ្វើឲ្យចិត្តនឹងវាលែងមានកម្លាំងនឹងឲ្យទួបាបទៅរកបាបឯណាទៅរកបាបឯណា បាបនោះហើយបាបដែលកំពុងតែញាយីចិត្តរបស់យើងឲ្យវាទុនទៅទុនទៅទុនទៅនឹងហើយបាបដែលយើងរាល់ថ្ងៃយើងយើងសិតតែ fight ដើម្បីឲ្យឈ្នះអាហ្នឹងតែយើងទៅរត់សុបាយក៏ដើម្បីឈ្នះហ្នឹងតែដៃឈ្នះទេយកអស្គាល់វាច្បាស់ប៉ុណ្ណឹងតើអស្គាល់វាច្បាស់ច្បាំងមិនឈ្នះវាដូចមេរោគចឹងដូចកូវីដរាល់ថ្ងៃហ្នឹងពិបាករត់ឆ្នាំដោយសារដោយសារមេរោគវាទឹមកើតថ្មីដល់ចឹងទៅរស់អាភពមេរោគឆ្លងខ្លះឆ្លងតាមនេះតាមនោះមិនតាន់ដឹងច្បាស់មែនទេតែមិនតាន់ដឹងច្បាស់អារត់ឆ្នាំកំងេឃើញទេ រោគឆ្នាំឃើញគឺត្រូវតែច្បាស់ថាមេរោគនឹងវាយ៉ាងម៉េចឥឡូវនៅតែចោតគ្នាឥឡូវខ្លះថាអឺជាធ្លាយពីកន្លែងគីមីឬក៏មកពីសត្វអីឃើញទេមកពីអត់តន់ច្បាស់តែអត់តន់ច្បាស់រោគឆ្នាំក៏អត់តន់ឃើញដែរនឹងហើយដល់ជួបព្រះសម្មាសម្ពុទ្ធទៅជួបព្រះសម្មាសម្ពុទ្ធអនុលគោកអត់មានអីទេ អ្នកផងទាំងពួងមើលទាំងភ្នែកទេគ្រាន់តែឃើញនាងស្រាតដើរចូលទៅអលង្អឡែវត្ថុជនធម្មតាចង់ដេញនាងចេញតែពពុទ្ធអនុគ្រោះណាសត្វលោកនោះប្រតិរបស់ព្រះអង្គមនុស្សឈួតមនុស្សឡប់មនុស្សអាម៉េចឲ្យតែមានពេលព្រះអង្គប្រោះបានព្រះអង្គប្រោះហើយទេនេះនាងភ្លេចទាំងឈ្មោះខ្លួនឯងទៅទៀតប៉ុន្តែព្រះអង្គហៅហៅដោយប្រតិករុណាណាប្រតិអណិតណា បដាចាគាត់ណាហៅឈ្មោះភ្លឹបនាងភញាក់ភញាក់ថាណាហៅយើងយើងដឹងខ្លួនមើលខ្លួនឯងអាក្រាតក៏ទម្លាក់អង្គុយទម្លាក់អង្គុយបានបរោះម្នាក់ហ្នឹងក៏បោះកសែងឲ្យទៅរុំខ្លួនលូនចូលទៅចិត្តព្រះអង្គយំប្រហិតមិនតាន់បាត់ទុកទេណាអាតួទុកហ្នឹងឲ្យតួបាបជាតួតោសៈមូលចិត្តជាតួបាបតែមនុស្សយើងមិនយល់អាតណ្ដឹងចង់ទៅរំដោះគ្រោះឯណាឯនៃផ្សេង ប៉ុន្តែហើយណាចង់បោះឯណាបដោះតែអាត្មាមានវិធីរំដោះមួយដែលអាត្មាមកបង្ហាញអ្នកទាំងអស់គ្នាឲ្យរៀនដោះដោយខ្លួនឯងគឺការចម្រើន ការយល់ដឹង ចម្រើនកុសលក្នុងចិត្តកាលណាកុសលចម្រើន ចិត្តមានសុខភាព គ្រោះនោះនឹងបាត់ឯងដូចដូចគ្នានឹងពេលយប់ងងឹតកាលណាបើកភ្លឺទៅពលឺកើតឡើងងងឹតនឹងបាត់ឯងចឹងបាត់បាច់អត់ធូបទេតាតាចិត្តកងតាក់ត្រូវភ្លឺឲ្យបន្ទប់នឹង ហ្នឹងហ่ะមកនិយាយច្រើនទេមិនតាន់បានមើល comment ទេពោះ ប្រធានបទហ្នឹងថ្មចង់ចែករំលែកអ្នកទាំងអស់គ្នាឲ្យយល់ហើយឲ្យคลายជាអ្នកមានខ្លួនឯងជាទីពឹងពិតប្រាកដដល់ទៅជួបព្រះសម្មាសម្ពុទ្ធពាក្យថាប្រោសគឺពន្យល់ពាក្យថាប្រោសរបស់ពុទ្ធគឺពន្យល់មិនមែនយល់ដែកជះស្អីយកទៅទេទោះបីរិទ្ធព្រះអង្គប្រើម្ដងមកកាលគ្រាន់តែជាការចាំបាច់ រឿងអីមួយដែលព្រះអង្គប្រើនោះទេតែមិនពាក់ព័ន្ធរឿងរឿងដោះសេចក្តីទុក្ខសត្វលោកទេសត្វលោកដែលមានទុក្ខហើយព្រះអង្គដោះបាន គឺព្រះអង្គបំផុសបញ្ញារបស់ខ្លួនឲ្យផុសឡើងឲ្យ strong លើខ្លួនឯងឡើងឃើញទេមិនមែនលួងទេណាតែឲ្យកលឹះឲ្យកូនសោ ដើម្បីឲ្យមនុស្សចាក់ឲ្យចិត្តនឹងវាវាហើបឡើងឲ្យមានកម្លាំងឡើងឃើញទេ បើយើងអីអ្នកមានទុកយ៉ាងឆានអើយកុំយំអីអញ្ចេះអញ្ចោះលួងហ្នឹងលួងហ្នឹងមិនម្នេះធ្វើនេះឲ្យទៅនោះឲ្យពាក់នេះទៅពាក់នោះទៅតែពុទ្ធអត់ផងពួកព្រះអង្គឃើញសមុទ្រឋានទុករបស់អ្នកនឹងឯងគឺនៅក្នុងចិត្តក្នុងចិត្តពួករឿងស្លាប់របស់កូនរបស់ប្តីរបស់ស្អីស្អីហ្នឹងវាមិនមែនទុកតែរឿងហ្នឹង នាងហ្នឹងដាក់តន្តកម្មខ្លួនឯងតន្តកម្មខ្លួនឯងថាមកពីអញធ្វើខុស មកពីអញធ្វើខុសភ្លៀងយប់មិញហ្នឹងគឺភ្លៀងដាក់តនកម្មអញនឹងត្មងតាមពិតរឿងភ្លៀងធម្មជាតិរបស់វាពេលមនុស្សចេះយកដាក់ខ្លួនណាអញ្ចឹងអារឿងទុកនោះក៏អញ្ចឹងដែរដល់គូផ្សំពេលហ្នឹងវាធ្លាក់ភ្លៀងមកអញ្ចឹងយកអាហ្នឹងថាអឺមកពីអញហ្នឹងអញ្ចឹងគិតគិតឲ្យតែខ្លួនឯងនេះកើតទុកកាន់តែខ្លាំងឃើញទេសិតតែរឿងរោគផ្លូវចិត្តសិតតែរឿងរោគផ្លូវចិត្តហ្នឹងហើយ ដល់ពេលជួបព្រះអង្គព្រះអង្គមានទៅប្រោសអ្នកទាំងអស់គ្នានឹងឲ្យរស់វិញទេ No ទៅប្រោសប្តី No ទៅប្រោសកូន No ទៅប្រោសពុកម្ដាយ No ទៅធ្វើផ្ទះនឹងឲ្យបានមកវិញ No ឃើញទេអត់ទេតែព្រះអង្គព្យាយាមពន្យល់ឲ្យនាងនឹងយល់ថាអានឹងវារឿងធម្មតា បដាចាបានរួចពីទុកហ្នឹងណាមិនមែនទុកកោះអ្នកទាំងអស់គ្នាហ្នឹងឲ្យរស់វិញទេមែនទេគឺបញ្ញារបស់អ្នកហ្នឹងក៏កើតឡើងឃើញថាអឺរឿងនឹងរឿងសាមញ្ញសោះណារឿងនឹងរឿងសាមញ្ញសោះណាគេកើតម្ដងគេស្លាប់ម្ដងណាឬរបស់គេសោះសង្ខារធោទាំងឡាយវាកើតមកអាលិចទៅលុតទៅវិញជួបវាប្រត់ធម្មតាតែចិត្តនឹងមានលំនឹងឃើញថាធម្មតារួចទុកបដ ாய் ប៉ុន្តែមានឧបាយរបស់ព្រះអង្គហឹម យំសោកចឹងទៅព្រះអង្គអះអាងថាត្រូវហើយនាងថាមានតែព្រះអង្គទេតែជាទីពឹងរបស់ខ្ញុំព្រះអង្គខ្ញុំលែងមាននរណា ជាទីពឹងហើយញាតក៏មិនមាននរណាក៏មិនមានដូច្នេះឬមកថាព្រះអង្គមានបតិអនុគ្រោះច្រើនសូមព្រះអង្គជាទីពឹងរបស់ខ្ញុំកណាពុនយល់ អ្នកមានគ្រោះអ្នកមានទុក្ខទៅជួបព្រះអង្គយើងមើលចុះចង់ដើរតាមដំណើរព្រះពុទ្ធមិនមែនធ្វើអីទេ គឺពន្យល់ពន្យល់ដើម្បីឲ្យមនុស្សយល់មានតែការយល់ដឹងទេ ដែលអាចធ្វើឲ្យជីវិតភ្លឺស្វាងបានឃើញទេទៅដល់ព្រះអង្គនិយាយឲ្យយល់ទីមួយព្រះអង្គអះអាងថាមនាលបដាចាត្រូវហើយតថាគតក៏មិនឃើញអ្នកណាជាទីពឹងរបស់នាងក្រៅពីតថាគតដែរព្រះអង្គដឹងយ៉ាង ព្រោះទៅអ្នកផ្សេងមានណាជួយទេយ៉ាងច្រើនមានអ្នកលួង តែគ្មានអ្នកបញ្យលទេ បានជាព្រះអង្គប្រើពាក្យហ្នឹងបាននាងយំរៀបរាប់ចឹងទៅព្រះអង្គថាបល័យថាអលੰងអលੰងហ្នឹងមានន័យថាប៉ុណ្ណឹងចោះល្មមហើយសេចក្តីទុកប៉ុណ្ណឹងចោះតថាគាត់ដឹងហើយក៏ប៉ុន្តែមនាលបដាចា នាងដឹងមិនគ្រប់គ្រាន់ទេឃើញទេដឹងវាអត់គ្រប់គ្រាន់ទេដឹងទុំដឹងមិនគ្រប់គ្រាន់ទេ សង្សារវត្តនេះណានាង ទឹកភ្នែកដែលនាង សម្រក់ព្រោះតែបុគ្គលជាទីស្រឡាញ់ជាទីគប់ចិត្តព្រាត់ប្រាសទៅមួយជាតិហើយមួយជាតិទៀតមួយជាតិហើយមួយជាតិទៀតមួយជាតិហើយមួយជាតិទៀតហ្នឹងណាបើកណនីជាបរិមាណវាមិនបាត់ទៅណាទេ សមុទ្រទាំង4តិចជាងទេ នាងយំឥឡូវនេះ ទឹកភ្នែកដែលនាងសម្រក់ឥឡូវនេះរាប់ជាប្រមាណវាប្រមាណណាបន្តិចហ្នឹងតែទឹកភ្នែកដែលនាងសម្រក់ក្នុងសង្សារវដ្តច្រើនណាស់ហើយតែបើនាងមិនភ្ញាក់ខ្លួនទេ នាងនឹងត្រូវស្រក់យ៉ាងនេះដដែលជាដដែលដដែលជាដដែលណាម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមិនមែនចប់ត្រឹមហ្នឹងទេនាងភ្ញាក់ហ្មងណា ចឹងមានន័យថាសេចក្តីទុកដំបូងគិតថាអានឹងធំជាងគេដល់ពេលព្រះអង្គរៀបរាប់សេចក្តីទុកក្នុងសង្សារវដ្តឃើញអានតិចអានឹងទៅជាបន្តិចវិញទៅជាតិចវិញក៏រឿងធូរទៅថ្វាយគុំព្រះអង្គទៅស្ដាប់ធัวទៅក៏បួសជាភិក្ខុនីក្រោយមកនាងពិចារណា បានទុនពិចារណាពេលព្រះអង្គអុយកੁੰលឹះនៃការពិចារណា ក្រោយមកធ្វើអីទេប៉ុន្តែនាងពិចារណាថាប្រយោជន៍អីដោយញាតទាំងឡាយព្រោះអ្នកទាំងឡាយតែសេចក្តីស្លាប់មកដល់ហើយមាននរណាក៏គង់តែខត់មិនបាននាងចេះគិតណាចេះគិតចឹងប៉ុណ្ណឹងគ្រាន់តែនាងចេះគិតតែប៉ុណ្ណឹងព្រះអង្គមកភ្លាមត្រូវហើយនាងបុគ្គលដែលត្រូវមច្ចរាជគ្រប់សង្កត់ហើយមានន័យថា នៅក្នុងកណ្ដាប់នៃមច្ចរាជហើយណានៅ ក្នុងកណ្ដាប់ដៃរបស់មច្ចរាជហើយសេចក្តីស្លាប់ ដែលមកពគៀកពគៀកហើយណាមានញាតក៏ដោយមានកូនក៏ដោយមានប្តីក៏ដោយមានអ្នកណាក៏ដោយក៏ជួយមិនបានដែរដូច្នេះនេះណាដូច្នេះរបស់ដែលមានហើយពឹងមិនបាន របស់ដែលមានហើយយកមកការពារខ្លួនឯងមិនឡយស្លាប់មិនបានរបស់ នឹង មានដូចអត់ចឹង ដែលបាលីថា សន្តិអ្នកសន្តិវៈបើទោះ ជាមានក៏ទុកដូចជាអត់អញ្ចឹងស្មើគ្នាតា ពេលដែលយើងប្រឈមមុខនឹងមច្ចរិយទាំងអស់គ្នាណៃមានញាតណៃមិនមានញាតថាដូចគ្នានាងឃើញស្មើគ្នា ធម្មតាទៀតណាចិត្តនឹងវារសាយទៅរសាយទៅរសាយទៅដោយសារអីការយល់ដឹងពីជីវិតពីធម្មជាតិនឹងធម្មតាមិនទៀមទាឲ្យប្តីឲ្យកូនរស់វិញ ទេ តែយល់ថាជីវិតនឹងអញ្ចឹងធម្មតាអញ្ចឹង ឃើញទេគ្រប់យ៉ាងធម្មតាគ្រប់យ៉ាងជាសច្ចធម៌តែមកពីការមិនយល់ដឹងទៅតណ្ហានឹងចេះតែចង់បានចេះចង់បានចោះនៅពេលបញ្ញាកើតឡើងព្រមតែព្រមចប់រឿងហ្នឹងហើយនាងមិន ត្រឹមតែរួចរំដោះចាកសេចក្តីទុកនៅក្នុងចិត្តប៉ុណ្ណោះទេមិនមែនជាមនុស្សបំភ្លេចទុកទេយើងថានាងនឹងបំភ្លេចចោលទេបានអញ្ចឹងថតទេ ហ្នឹងហើយមិនជារឿងបំភ្លេចទេអញ្ចឹងបានសំណួរជាច្រើនជាថាធ្វើម៉េចដើម្បីបំភ្លេចរឿងនេះបំភ្លេចរឿងបំភ្លេចតែអីតែត្រូវយល់ពីវាឲ្យវានឹកទៅហ្នឹងហើយឲ្យវានឹកទៅនឹកនឹកទៅពឹងសួរតែចិត្តនឹងចិត្តអីស៊ីធម្មតាទាំងអស់រឿងហ្នឹងក៏រឿងធម្មតាអាចិត្តនឹកហ្នឹងក៏រឿងធម្មតា ធម្មតាគ្រប់រឿងទាំងអស់ចិត្តនឹងមានលំនឹងក្រោយមកបដាចារាคลายទៅជាវាគ្មិនពិសេស ផ្នែកភិក្ខុនីឲ្យតែស្ត្រីណាមានទុកប្តីស្លាប់កូនស្លាប់អប្រត់ប្រាស់បាត់នេះ បាត់នោះរស់ស៊ីខាត់អីចឹងចុះគេនឹកឃើញនៅបដាបដាចាប្រហែលជានាងមានគន្លឹះហើយព្រោះនាងធ្លាប់កោតទុកខ្លាំងតែនាងឥឡូវខ្លាំងនាង strong ចឹងទៅរគាត់คล้ายជាវាគ្មិនពិសេសជាអ្នកឲ្យយោបល់យ៉ាង ពិសេសដោះស្រាយឲ្យស្ត្រីក្នុងនគរនឹងបានរួចពីសេចក្តីទុកលំបាកនឹងច្រើនណាស់ តែមិនមែនដោះស្រាយដោយពិធីឡើយគឺដោះស្រាយដោយពុញ្យលពុញ្យលឆ្កឹះឲ្យមនុស្សបៀលបញ្ញាខ្លួនឯងឡើងចេះគិតពិចារណាធម្មតាមនុស្សនឹងថឹងតែមនុស្សឡើងភឹងឡើងភ័យឡើងខ្លាចចិត្តនឹងមាន លំនឹងហៅតែចិត្តមានបនឃើញទេចិត្តមានបនគឺចិត្តមានសេចក្តីសុខដែលបននោះ ប្រែថាពេញនោះពេញដោយភាពសុខស្ងប់អញ្ចឹងលែងខ្វះកលាស់លែងសុំលែងអីទាំងអស់ ចឹងបានប៉ាដាក់ topic ហ្នឹងអាសង្ឃឹមថាមិនមែនជា hot topic ទេ មិនមែនជាប្រធានបទក្តៅទៅឆ្លោះជាមួយលោកតាណាទេអត់ទេពន្យល់ពីវិធីស្រោចទឹកក្នុងចិត្តរបស់យើងចឹងផ្លូវសម្រាប់លើអ្នកទាំងអស់គ្នាយល់អនុវត្តមើលតែបើមិនយល់ទៅតាមផ្លូវធម្មតាដដែលក៏បានមិនបញ្ហាអីទេកុំភ័យកុំភ័យថាអាត្មា ទៅបំបត្តិអីនោះមិនមិនបាត់ទេ ហ្នឹងហើយចឹងក្រន់តែនិយាយទៅលើប្រធានបទហ្នឹងវា1ម៉ោងចិត្តកន្លះទៅហើយអាថ្មសាកទៅមើល comment តិចមើលក្រៃលោមានស្អីដែលអាចអឺអញអឺ អឺឈ្មោះចន្ទរស្មីនេះមួយឃ្លីបនេះកណាព្រឺក្បាលអស់អលីងហាមកចឹងនឹកអាណិតដល់កូន ច្បងរបស់កណាដែលរៀនចប់នៅ ប្រទេសអាមេរិកតែរៀនបានតែទុកមកវិញ ហើយ មានអ្នកមិនព្រម ស្ដាប់កណាពន្យល់សោះសង្វេកណាស់សង្វេកណាស់បាទហ្នឹងហើយវិជាក្នុងโลกនេះពពុទ្ធថាតាសក្ខានុត្តរិយៈណា ព្រះអង្គត្រាស់ថាមនាលភិក្ខុទាំងឡាយវិជាក្នុងលោកដូចជាវិជាបរតម្រៃវិជាបាញ់ធ្នូវិជាសិលសាស្ត្រវិជារកស៊ីវិជាអីអីហ្នឹងមាន មិនមែនតថាគតថាមិនមានឡើយក៏ប៉ុន្តែ វិជានោះមិនប្រសើរឡើយព្រោះមិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខស្ងប់ដើម្បីសេចក្តីរលាស់ទេ ហ្នឹងក៏ប៉ុន្តែចំពោះសក្ខានុត្តរិយៈនេះសិលសមាធិបញ្ញានេះទៅជាសក្ខានុត្តរិយៈជាសិក្ខាមានន័យថាជាការសិក្សាគ្មាន ការសិក្សាណាប្រសើរដូចទេ ពីព្រោះជាវិជ្ជាដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចម្រើនបញ្ញាដើម្បីសេចក្តីស្ងប់និងដើម្បីរលាស់ចេញពីទុក្ខជាងមានមិនមិនមែនមានទេប៉ុន្តែវាមិនអាចស្ងប់ទុក្ខបានទេបង្កើនកិលេសហ្នឹងឯងអាត្មាគិតថាអឺ មិនបន្តទៅទៀតទេម៉ោងប៉ុណ្ណឹងចោះនិយាយអាណិតកផងជាផ្លិចកនិយាយ1ម៉ោង1ម៉ោងជាងអឺសង្ឃឹមថាคลิปថ្ងៃនេះញាតិញោមនឹងរៀនរំដោះគ្រោះដោយខ្លួនឯងដោយផ្ដើមរៀនពីខ្លួនឯងចិត្តរបស់ខ្លួនឯងយើងមានគ្រប់គ្រាន់អស់ហើយមិនមានខ្វះខាតអីទេមេគាពពុទ្ធក៏នៅមិនបាត់បង់ឡើយមិនតាន់បាត់បង់ឡើយ ហើយការពន្យល់ក៏នៅមានគម្ពីរដីកាក៏នៅមានហ្នឹងហើយសូមឲ្យអឺការស្អកខមួយល្ងាចនេះ បានជាកੁੰលឹះបានជាអឺបទមេរៀនល្អល្អសម្រាប់ជាបតិបសម្រាប់ជាកូនសោក្នុងការរំដោះគ្រោះផ្លូវចិត្តរបស់អ្នកទាំងអស់គ្នាការគិតត្រូវសំខាន់ ណាមនុស្សមានពីណាដែលជោគជ័យរហូតទេប៉ុន្តែគ្រាន់តែអ្វីដែលខ្លាចពិតប្រកបគឺការបាក់ទឹកចិត្តបាក់ទឹកចិត្តពូវិធីសាស្ត្រខ្លះដែលធ្វើទៅវាមិនចេះតែជោគជ័យទេប៉ុន្តែគេចេះមើលអង់គ្លេសគេប្រើពាក្យអីល្អគេធ្វើទៅជា positive meaning វិញដូចជាពាក្យថាថា fail អញ្ចឹងណា fail គេប្រឡងធ្លាក់អីហ្នឹង fail F A I L ហ្នឹង S ហ្នឹងគេដាក់ថា first ហើយ A ហ្នឹង attempt ហើយនឹង I in L learning first attempt in learning ដល់ no ឧទាហរណ៍ថាយើង result លទ្ធផលហ្នឹងវា no គេឲ្យគិតនៅក្នុង positive meaning វិញថា no ហ្នឹងគឺ next o ហ្នឹង opportunity ល្អទេហ្នឹង no គឺឱកាសពេលក្រោយ ណាប៉ិនយើងច្រើនតែបញ្ចប់ខូចចិត្តប្រឡងធ្លាក់តែម្ដងឈប់តែហ្មងមែនទេមើលមហាសិទ្ធិស្អីនោះចិននោះស្អីប្រឡងធ្លាក់ប៉ុន្មានដងគាត់ប្រឡងមហាវិទ្យាល័យធ្លាក់ប៉ុន្មានដងដូច3ដងហើយមិនដឹងភាពជោគជ័យរបស់មនុស្សខុសៗគ្នាតាមពិតមនុស្សយើងមានចំណុចខ្លាំងច្រើនណាស់ប៉ុន្តែយើងប្រើអត់អស់ញាតិញោមញាតិញោមទាំងអស់ជើងការសរសើរនេះយកជើងសរសេរកើតថាញាតិញោមកើតដូចគ្នាហ្នឹង ប៉ុនយើងប្រើវាអត់អល់អត់ដល់តម្លៃរបស់វាយើងមើលដូចអ្នកខ្លះកើតមកដាច់ដៃទាំងពីរដល់ដាច់ទាំងពីរគាត់យកជើងប្រើបានតាំងពីហូបបាយតាំងពីសរសេរតាំងពីមានស្រីម្នាក់ជនជាតិអាមេរិកកាំងចិញ្ចឹមកូនមើលកូនងាកើតទៀតហើយមានតែជើងពីរអត់មានដៃផងហើយបានគាត់បង្កើតពាក្យមួយថា there is a will there is a way ឲ្យតែយើងមានឆន្ទៈធ្វើអីមួយប្រកាសជាមានផ្លូវសំខាន់យើងវា វាអត់ strong អា feeling ពីក្នុងមកអញ្ចឹងមិនអឺញាតិញោមនៅមានភ្នែកអញ្ចឹងណាបិទភ្នែកក្រឹបឲ្យលុយស្ទាបញាតិញោមអត់ដឹងกระដាស់បានទេតែបើមនុស្សខ្វះគាត់យកអា sensitive ជាមួយនឹងដៃគាត់ស្ទាបមិនបាច់ប្រឡំគាត់ទេกระដាស់100ដឹងกระដាស់50ដឹងណាហើយយើងអាងតែភ្នែកដើរទៅអត់ដឹងចដើមានកម្មប្រមាណទេចងាយប្រមាណអត់ដឹងទេ ប៉ុន្តែអ្នកខ្វាក់ភ្នែកគាត់ដឹងទាំងអស់ចឹងមានន័យថាចំណុចគ្រប់កន្លែងហ្នឹងសិតកន្លែងខ្លាំងប៉ុន្តែយើងប្រើវាអត់អស់វាអត់អស់ហើយចិត្តតែឃើញយូគេបកកែណាគេបកកែណាថាអត់ទេមនុស្សគូក្បាលមកត្រឡោកដូចគ្នាហ្នឹងប៉ុន្តែតែអត់ចេះវិធីប្រើហើយចិត្តចិត្តតែរឿងកោតគេវាកោតទេប៉ុន្តែគាត់ថាយើង អត់តាន់បានប្រើក្មេងខ្លះអាត្មាឲ្យរៀនគាត់មើលងាយខ្លួនឯងហ្មងពិបាកនិយាយគ្នា គាត់ថារៀនចេះទេគាត់ថារៀនចេះទេអាត្មាសួរថារៀនមិនដល់តែមើលរៀនវាសំដល់អត់ចេះមែនគាត់មិនតន់ប្រឹងផងគាត់ថាប្រឹងដែរបើប្រឹងវាអត់វាអត់សំចេះមែនហ្នឹងឯងណាដូចអាត្មារៀនអង់គ្លេសថាអត់ចេះអត់ចេះអញ្ចឹងណាមិនក៏ចេះពាក្យ no មិញនេះមែនទេចេះខ្លះដែរតើមិនចេះហ្នឹងហើយញញឹមញញឹម ពុទ្ធដែលបរៀនយើងព្រះអង្គកំផុសបញ្ញាមនុស្សឲ្យមនុស្សចេះបើកបញ្ញាគិតឃើញដោយខ្លួនឯងប៉ុន្តែយើងរាល់ថ្ងៃនេះដើរតាមពុទ្ធប៉ុន្តែយើងយើងនៅតែអត់ប្រើបញ្ញាខ្លួនឯងនៅតែជឿតាមលោក នៅតែជឿតាមអាចារ្យនៅតែជឿតាមនេះនៅជឿតាមនោះហើយធៀបពិតសង្គមយើងនឹងចាញ់បោកគេច្រើនណាស់ម្ដងគ្រូល្ងងនោះទៅឃើញទេម្ដងគេយកអីព្រះសាមិត្រី ម្ដងគេយកឈ្មោះសម្ដេចជូណាតអម្ដងអីសីចេញពីភ្នំចឹងមកហើយរឿងជារឿងសំដែលសំដែលដដែលដដែលដដែលគេដូរទៅវិធីបោកឯងប៉ុន្តែចេតនាបោកដដែលប៉ុន្តែញាតិញោមយើងនៅតែចឹងឯងមកពីអីមកពីចេញពីបន្ទប់ងងឹតមកដោយចង់ឃើញពលឺប៉ុន្តែបើចេញមកហើយអត់បើកភ្នែកទៀតដល់គេដឹកដៃដដែល ទោះបីជាដូរពីសាសនាមួយទៅសាសនាមួយក៏នៅតែរឿងជឿទៅតាមគេដដែលអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលចង់បានមនុស្សដែលឆាប់ជឿទេអត់ទេមនុស្សអន់4ចម្ពោះព្រះអង្គថាទី1មនុស្សឆាប់ជឿនិយាយស្អីជឿនិយាយស្អីជឿអង្គថាមនុស្ស credit អន់កម្រិតអន់មែនទេទី2អត់មានការយល់ដឹង មិនចេះហើយមិនព្យាយាមយល់ដឹងហើយទី3មើងងាយព្រោះការនៅរួមទី4មើងងាយព្រោះការសាសនាប៉ុន្តែអាសកត់ធ្ងន់នេះឆាប់ជឿក្នុងធម៌ហៅថាជឿងាយជឿងាយមានន័យថាងាយជឿងាយជឿមានន័យថាឆាប់ជឿនិយាយអីជឿនិយាយអីជឿអញ្ចឹងណាញាតិញោមមើលមើលស្រុកខ្មែរយើងថាស្រុកខ្មែរយើងចោះ វាមិនសូវទៅនៅអីមនុស្សអូស្ត្រាលីទៅនៅបារាំងក៏នៅតែគេតាមបោកបានដែរគឺយកតែជំនឿប្រេះផ្ដាស់ទៅបោកបាននៅអាមេរិកស្មើទៅដល់ផ្ទះគាត់ ថាគ្រូមកទាយមែនទែនចុះហេឡូថាវាជឿជឿគ្រូទាយតាមទូរស័ព្ទគេមានវិធីបន្តអាយុឲ្យ មើលតវីសាតែបើប្រហែល100ដុល្លារតបាន2ឆ្នាំហ្នឹងហើយអឺ មើលបើថាចង់បាន6ឆ្នាំដូចឡើងពាន់ហ្នឹងឯងអញ្ចឹងហើយកូនចិត្តតែចង់ឲ្យឪរស់យូរណាក៏ថាឥឡូវគិតបន្ត2ឆ្នាំសិនណាអស់ដូចប្រហែលទេកាលនោះដល់បន្តទៅមានបានប្រហែលអាទិត្យស្លាប់បាត់ទៅនិយាយពីជឿញាតិញោមនៅអាមេរិកអីលក់ផ្ទះសំបែងលែងប្តីប្រពន្ធដោយសារជឿកន្លែងថាថាព្រះស្អីនោះស្អាមេត្រីអីនោះ អាត្មាមកអូស្ត្រាលីដំបូងអាត្មានិយាយរឿងហ្នឹងញាតិញោមអូស្ត្រាលីខឹងអាត្មាច្រើនណាពួកគាត់កំពុងតែជឿរឿងហ្នឹងហ្នឹងហើយអាត្មាវាវាចេះតែណិតញាតិញោមហ្នឹងចេះចង់និយាយរឿងមានប្រយោជន៍ច្រើនណាដែលយើងត្រូវធ្វើញាតិញោមបើយើងត្រូវភ័យទៅស្រុកយើងដីគេយកចិត្តអស់ហើយអត់ព្រមភ័យសោះអឺរ៉ែអីគេយកចិត្តអស់ហើយ គេគ្រាន់តែបាំងភ្នែកគេថារុករោគកម្មវិធីរុករោគពេលគេដឹកទៅអស់ប៉ុន្តែមួយនិយាយមួយយាយយាយគាត់ថាហើយកុំទៅគិតអារឿងហ្នឹងឃើញទេដល់អាត្មាគ្រាន់តែនិយាយឲ្យថានិយាយទៅបាទឈឺក្បាលរឿងហ្នឹងប៉ុន្តែគ្រាន់តែរឿងគួរគិតយើងអត់គិតរឿងមិនគួរគិតនាំគ្នាគិតឧទាហរណ៍ដូចធ្វើប៉ុនអញ្ចឹង បើគិតថាណោះឲ្យតែឲ្យពួរថាកើតជាតិណាណាកើតជាតិណាណានិយាយវាសុបាយចិត្តនោះអត់ឲ្យពួរខឹងអាត្មាទៀតណាឹងมันមានរឿងមួយតាក្រមងុយក្រមងុយគាត់ចេះច្រៀងតាមគាត់នៅក្មេងគាត់ទៅស្ដេចថៃហៅទៅច្រៀងកាលហ្នឹងគាត់មកកាត់ខេត្តបាត់ដំបងហើយតានៅបាត់ដំបងគាត់អ្នកលេងសម្ដីមួយឬល្បីអ្នកប្រាជ្ញក្មេងមកនោះឲ្យចវាយខេត្ត អឺប្រជុំប្រជុំគ្នាទៅអឺប្រកួតសម្ដីគ្នាដាក់ទីសាធារណៈច្រៀងកាច់គ្នាដេញសម្ដីគ្នាអីដល់តានឹងសួរតាក្រមងុយសួរថាម៉េចសួរថាតើពីឋានមនុស្សទៅឋានតាវតឹងមាន ប្រវែងប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងក៏សួរអញ្ចឹង អញ្ចឹងខ្ញុំឆ្លើយថាម៉េចដឹងហ៎មានដឹងហ៎ពីឋានមនុស្សទៅឋានតាវតឹងមានប្រមាណយោជប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណផឹងដឹងហ៎ហ៎អេរឿងគិតគិតប៉ុន្តែខ្ញុំដឹងហ៎អត់ដឹងហ៎ហ្នឹងហើយដល់គាត់ឆ្លើយគាត់ថាប៉ុណ្ណេះយោជប៉ុណ្ណេះគីឡូប៉ុណ្ណេះលីទៀតគាត់ដឹងអលីដឹងទាំងអស់ ណាហើយដល់ហើយបានតានឹងសួរថាម៉េចក៏ស្មានឯងដឹងយេបើមិនជឿឡើងទៅវាស់ខ្លួនឯងមើលដល់គាត់សួរវិញគាត់សួរថាចុះពីបាត់ដំបងហ្នឹងទៅម្ពិញមានប្រមាណគីឡូប្រមាណម៉ែត្រប្រមាណទឹកប្រមាណសង់ទីម៉ែត្រប្រមាណមីលីម៉ែត្រហើយគេចាប់វាស់ពីតាណាទៅតាណាបើធ្វើតាណាជិះសេះត្រូវបើរយៈពេលប្រមាណបើដើររយៈពេលប្រមាណ ហើយបើទៅផ្លូវទឹកទៅតាមផ្លូវណាជីអីតានឹងឆ្លើយមិនដឹងណាអឺបានគាត់តេះឌីលថានឹងហើយមកពីគំនិតខ្មែរម្នាក់ម្នាក់ចឹងមកដីតាំងពីដីធំរួញមកនៅដីទូចម្នាក់ម្នាក់ចង់ទៅដឹងតែអឋានទេវតានោះដីខ្លួនឯងប្រកែកគ្នាអត់ត្រូវរាល់ថ្ងៃផែនទីរាល់ថ្ងៃពុំឆ្លោះគ្នាបណ្ឌិតនេះថាអញ្ចេះបណ្ឌិតនោះថាអញ្ចោះ ហើយអាត្មាខំទន្ទិញអី100ប្រមាណពាន់ហ្នឹងហើយថ្ងៃមុនអាត្មាធ្វើ presentation អាត្មាកាត់38ចោលបើគេថាមិនក៏បាត់ទៅណាថាវាបាត់ជាងនឹងផងមែនទេនោះព្រោះអាត្មាធ្លាប់គូអាត្មាចាំចាំនៅក្នុងក្បាលពីក្មេងអាត្មាគូផែនទីអាត្មាគូត្រូវផែនទីឥឡូវគេគូខុសពីកាលអាត្មាគូក៏ឈុចអស់ហើយ នឹងលឹងកលិចកលុចអស់លេងហ្នឹងហ្នឹងញាតិញោមគាត់ស្ដីថាអញ្ចឹងណារឿងគួរដឹងមិនដឹងទៅដឹងរឿងលើមិនឥឡូវឧទាហរណ៍យើងទៅដឹង ថាឋានទេវតាទំហំប្រមាណយោជប្រមាណយោជប្រមាណយោជសួរថាស្មាទេវតាឲ្យយើងហ៎ហ៎ហ៎ថាអានឹងចាំជាតិក្រោយបើថាងាប់ទៅនឹងចាំទៅដឹងថានៅពេលឥឡូវក៏អត់ប្រយោជន៍ដែរមែនអត់ ទោះបីជាងាប់ត្រូវទៅកើតនឹងមែនក៏ដោយដឹងពីឥឡូវទៅកើតហ្មងទីភ្លេចអស់ហើយមែនទេបើយើងឥឡូវកើតជាខ្មែរគិតរឿងខ្មែរសិនណាងាប់ជាតិក្រោយទៅកើតចិនចាំគិតចិនហ្មងទៅមែនអត់មែនអត់ប៉ិនលើរាល់ថ្ងៃមើលជួនកាលការសំដែងធัวខ្លះនឹងសូតបល័យបល័យទាំងអស់មកកពីនេះថាចេះកពីនេះថាចេះកពីនេះថាចេះ បើទេសតែតាមកពីទេមិនបាច់ទេសទេញាតិញោមអានសភៅទៅមកណាប៉ុន្តែដល់ញាតិញោមគាត់ធ្លាប់បើស្ដាប់ធម៌មិនលឺពាក្យបល័យគាត់ថាអត់មានទេសធម៌សោះដូចជាពិសេសស្ដាប់អាត្មាហ្នឹងមកគាត់ស្ដាប់លោកនេះមួយម៉ោងអត់លឺនិយាយធម៌ស្អីធម៌ឥឡូវអាត្មាលើកពាក្យពុទ្ធជមើពាក្យហ្នឹងព្រះអង្គនិយាយធម៌អត់ ពេលខ្លះព្រះអង្គនិយាយរឿងមកសើតតែរឿងស្នេហាសតដោយរឿងប្របាទកុសរាជនាងប្រភាវតែមានធัวស្អីរឿងស្នេហាហ្នឹងស្នេហាឆ្លងជាតិប្រកិច្ចប្រកិនរមមតបានគ្នារឿងប្រឡោមលោកសតប៉ុន្តែចំណុចចុងក្រោយបានព្រះអង្គក្តោបនៃកន្លែងណាមួយមើលមកបញ្យល់តែប៉ុណ្្នឹងឯងអឺដូចជាព្រះអង្គទៅជួបអ្នកនេសាទព្រះអង្គមិនយកធัวទៅសំដែងហ្មងពេលមួយព្រះអង្គទៅប្រោសអ្នកនេសាទ អ្នកស្ទូចត្រីមរិយកៈព្រះអង្គនាំភិក្ខុទៅអង្គុយក្បែរដុំថ្មនៅកន្លែងហ្នឹងព្រះអង្គសួរភិក្ខុថាមនីភិក្ខុទាំងឡាយអ្នកហេតុអីមានដឹងទេហេតុអីបានជាសមុទ្រហ្នឹងជាទីរីករាយរបស់មនុស្សនិងទេវតាទាំងពួកអសុលគេចិត្តចូលចិត្តថាទូបង្គំមិនដឹងមកពីសមុទ្រមានលំអតល8យ៉ាងព្រះអង្គរៀបរាប់ពីទិដ្ឋភាពសមុទ្រធัวដែរហ្នឹងធัวដែរ ថាហ្នឹងគឺវធដែរសមុទ្រមានច្រាំងទេសមុទ្រមានទឹកប្រៃសមុទ្រចេះព្រៀបទេអីអីនិយាយពាក្យសាមញ្ញធម្មតាអញ្ចឹងអញ្ចឹងប្រថាពុទ្ធនិយាយប្រទេសប្រដាសំខាន់និយាយស្អីក៏ដោយរឿងស្អីក៏ដោយសំខាន់អាពាក្យអប់រំចុងក្រោយឬក៏ពាក្យចង់ឲ្យយល់ចុងក្រោយជាស្អីជាស្អីប៉ិនសូត្រតាមកពីក៏ដោយចុងក្រោយស្ដាប់មិនបានមួយម៉ាត់អានឹងស្អី នឹងស្អីជួនកាលគ្រាន់តែបង្អួតថាអញចាំធัวច្រើនតែប៉ុណ្្នឹងឯងអញ្ចឹងបានគេសួរអាត្មាថាអ្នកកងធัวនេះមានប្រមាណប្រមាណអាត្មាឆ្លើយមិនរួចទេវាភ្លេចអស់តែបើលើកពាក្យហ្នឹងយកមកសួរថាអានឹងមានន័យមិនអានឹងឆ្លើយបាន តែបើសួរថា អ្នកអានិសងហ្នឹងមាន ប្រមាណមកសួរប្រមាណដល់ទៅបើសភៅសិនសម័យពុទ្ធមានអីព្រះអង្គប្រៀបធៀបនឹងឧទាហរណ៍ថារាជរដ្ឋព្រះអង្គប្រៀបធៀបកាលនោះ ខ្លួនយើងបញ្ញត្តិនិងបរមត្តហ្នឹងព្រះអង្គប្រៀបធៀបថាពាក្យថារត់ហៅថារត់រត់រាជរត់អីនោះណារត់ហ្នឹងគឺគេហៅជាបញ្ញត្តិទេតាមពិត វាមានរត់ណានោះហ្នឹងកាលណាគេចែកទៅវាមាននឹមវាមានកង់វាមានកម្មវាមានដុំវាមានព្រែកវាមានទូកវាមាន កង់មានខ្នងកង់យ៉ាងណាមិញប្រៀបធៀបនៅក្នុងរាងកាយយើងវាមានសក់ស្បែករោមតិចស្បែកឈាមអីអីអីជុំគ្នាទៅ អានឹងហៅថាស័កសម្ភារៈឃើញទេមានស្អីព្រះអង្គប្រៀបនឹងនឹងដល់ឥឡូវនេះញាតិញោមថ្មអត់បានលើកពីរាជរដ្ឋរាជអីទៀតថ្មប្រៀបតែជាមួយឡានជាមួយម៉ាស៊ីនក៏ថាអត់ទេធัวសោះក៏អត់យល់ទៅធัวស្អីហ្នឹងអញ្ចឹងហើយបានស្ដាប់យល់ទៅគ្រូបោកនោះបោករហូតគាត់ចង់ស្ដាប់តែធัวអត់យល់ក៏អត់ព្រមស្ដាប់ធัวយល់ញាតិញោមបើស្ដាប់ធัวយល់គេបោកលែងបានណា មើលមានពាក្យខ្សែចកេះអត់ហ្នឹងហ្នឹងហើយខ្មែរថាឲ្យតែញាតញោមនៅជឿរបស់ខាងក្រៅនំនេះនំឲ្យសុកនេះនំឲ្យសុកហ្នឹងណានៅតែឱកាសគេចេញមកធ្វើបាបខ្មែរយើងណាមួយក្រសម្បត្តិក៏ក្រត្រូវគ្រូបោកបោកហ្នឹងចេញមកធ្វើឲ្យអាស្មារតីរបស់យើងហ្នឹងទន់ខ្សោយទៀត ឆ្នាំណានោះគេថាដេញប្របាទធម្មឹកបាទធម្មឹកដល់គេចាប់បានទៅស្ដាច់លខោនចុះគេគេលេងជួលវាវាដួលហាងឆេងលខោនមានអីបាសម្លៀកបំពាក់ដាច់លខោនហ្នឹងធ្វើប្របាទធម្មឹកទៅ ហើយឆ្នាំណាទៀតអាការឆ្នាំ95អាត្មាអ្នកតាមដានរឿងហ្នឹងញាតិញោមគឺថាអិសីអោះរ៉ារិពោណារ៉ារិពោមកនឹង មានអ្នកទឹកមានអ្នកភ្លើងហើយគេចាក់កសែតយាយយាយនិយាយពីចាក់តគ្នាអីស្មាននៅណេនណាកាលនោះណាហើយឆ្នាំ95ថ្ងៃពេញបរមី ថ្ងៃនេះថ្ងៃ ត្រង់នឹងមានពេលល្ងឹតមេឃនឹងមកចំកាំងតម្រៃ តែសូមកូនចៅកំភៃពុកចោះទៅជួយអីចឹងណាហើយអាត្មានៅរៀននៅមុខវាំងណានៅពុទ្ធិកសារាមរិទ្ធហ្នឹងថ្ងៃនោះអាត្មាទៅអង្គុយនោះចាំមើលមើលអាថ្ងៃវាល្ងឹតដល់ម៉េចមិនឃើញស្អីផងហើយយាយយាយតគាត់ចាប់អាកសែតនឹងបានហើយព្រោះគេប្រកែឃោសនាថាអ្នកណាលឺហើយបើមិនជឿទេនឹងគ្រោះថ្នាក់អ្នកវាបំភ័យអញ្ចឹងហ្នឹង ឃើញទេហើយបើលឺហើយថតចម្លងឲ្យបាន4 10មានជោគមានសេរីអញ្ចឹងឲ្យបានអាខ្សឹបនឹងលឿនជាងអាត្មាទេសដាក់វសុទៀតញញោមចឹងមែនទេហ្នឹងហើយញញោមអាស្ដាប់ធោះចង់បានអានិសងហ៎ចង់ឲ្យកើតជាតិក្រោយមានបញ្ញាទេអត់ទេចង់លើ អាមាឃើញញាតិញោមដែលច្រើនគាត់ស្ដាប់យកបញ្ញាជាតិក្រោយបានគាត់នៅតែអត់ចេះហើយដំបងឡាយអាមាឲ្យយល់ថាធោះអត់មានអីចម្លែកទេញាតិញោមកុំគ្រប់ធោះពេកកុំគ្រប់ធោះពេកញាតិខ្លួនញោមខ្លះរហូតដល់គាត់គ្រប់ធោះតែគាត់មិនបានបត់ជើងអង្គុយស្ដាប់គាត់ហ៊ានស្ដាប់ទេឃើញទេមានធោះអីចង្រៃដល់អញ្ចឹងណាអាធោះនោះវាមិនល្អទៅវិញអានឹងវាធោះទៅជាធោះចង្រៃវិញណា ពាក្យថាស្ដាប់ដោយគោរពហ្នឹងគ្រាន់តែស្ដាប់យកចិត្តទុកដាក់ឲ្យយល់តែប៉ុណ្ណឹងពាក្យហ្នឹងមានន័យថាប៉ុណ្ណឹងវាមិនមែនថាចាំបាច់ត្រូវបត់ជើងជើងកាលឈឺជើងមកបត់ជើងអត់កើតញាតិញោមថាអង្គុយពេនភ្នែនពេនទៅស្អីស្អីទៅសដោកសដោកទៅវាអត់មានបញ្ហាអីទេនឹងចឹង Mm-hmm.